បាទនេះទៅតែធ្វើគុលវាហើយហើយដាក់ជីអាចគោលាយជាមួយនឹងដីលបាយខាងលើបាទអញ្ចឹងឥឡូវយើងបានដាក់ហើយហើយវាក៏មានកូនដែរហើយហើយនេះគឺបំបែកកូនវាបានបំបែកកូនហើយឥឡូវវាបានកូនទៀតបាទនេះបងប្អូនទាំងអស់គ្នាមើលឥឡូវកូនបាទនេះអញ្ចឹងយើងត្រូវតែថែមដីវា មដីវាបាទនេះគឺយើងឃើញទេគឺល្អហើយបាទនេះមកធៀងវាអឺធៀងវាធំធំបាទអញ្ចឹងវាធៀងវានេះបងប្អូនមើលវាអាចចូលបាទនេះបាទចូល3ធ្នាប់ហើយបាទអញ្ចឹងគឺនេះគឺពូជរបស់ម៉ាឡេបាទនេះគឺជាពូជរបស់ម៉ាឡេហើយធៀងវាគឺបានធំធំ បាទធំធំហើយអានេះគឺយើងតឹមតែសាមវាដែរហើយឥឡូវវាក៏វាធំហើយបាទនិយាយទៅពូជវាចេញមកគឺធំធំយ៉ាងតែម្ដងបាទនេះពូជវាដែលយើងទឹមតែផ្សាំបងប្អូនបាទនេះបាទគឺពូជវាធំធំណាស់អានេះអាយុវាបានមួយឆ្នាំហើយចូលមួយឆ្នាំហើយបាទអាយុវាចូលបានមួយឆ្នាំហើយអញ្ចឹងឃើញថាវាល្អ ហើយនេះគឺខាងខ្ញុំអត់ទៅមើលការមើលថែទេប្រសិនបើបងប្អូនដាំគឺយើងមើលថែទៅគឺយើងនឹងឲ្យផលលឿនបាទនេះឥឡូវយើងកូនហើយមានកូនហើយហើយនេះបងប្អូនបាទនេះគឺយើងមានកូនហើយនេះច្រើននិយាយទៅខ្សឹងតែគ្រប់បាទគ្រប់ដើមគឺយើងមានកូនហើយបាទអញ្ចឹងយើងអាចបំបែកកូនតិចទៀតអាចបែកបានហើយអានេះបងប្អូនមើលបាទ អានេះបើយើងលក់ប្រហែលជា15ដុល្លារបាទដើមនេះតែយើងអាចដាក់ដូរនឹងផើងថ្មបាទដាក់ផើងថ្មគឺយើងធំធំហើយហើយថ្ងៃអនាគតយើងនឹងមានកូនចែកចាយនឹងលក់ដល់បងប្អូនដែលគាត់ចង់ដាំនៅដំណាំប្រទាលកន្ទុយក្រពើ ពូជប៉ុននិងពូជម៉ាឡេនេះគឺពូជរបស់ម៉ាឡេបងប្អូនបាទអញ្ចឹងបងប្អូនទាំងអស់គ្នាមកមើលពូជប៉ុនវិញនេះ បាទនេះគឺជាពូជប៉ុនអាយុវាបានចូលជិត7ខែហើយហើយនេះគឺខ្ញុំកំពុងតែតែងបាទតែងនេះបងប្អូននេះនេះឃើញនេះនេះអានេះរបស់វាចាស់ចាស់បាទអញ្ចឹងវាចាស់ចាស់នេះអញ្ចឹងយើងយកវាធ្វើនេះទៅបងប្អូនមើលមើលប្រហែលធ្នាប់អាចាស់វាបាទអញ្ចឹងនឹងអាទូជាគឺ3ធ្នាប់អញ្ចឹង គឺខ្ញុំដាំបានច្រើនពាក់ព័ន្ធនឹងដំណាំប្រទាលកន្ទុយក្រពើបាទនេះបងប្អូននេះនេះបងប្អូនមើលនេះមើលឃើញទេបាទគឺល្អហើយឥឡូវគឺខ្ញុំបានដាក់ជីអាចគោហើយហើយលាយជាមួយនឹងដីលបាយខាងលើបាទអញ្ចឹងវានឹងល្អនេះអញ្ចឹងការដាក់យើងបងប្អូនទាំងអស់គ្នានេះពាក់ព័ន្ធនឹងមើលបាទ បាទនេះគឺយើងធំធំបាទនេះក៏ធំដែរហើយនេះបាទនិយាយទៅវាអាយុវាបានចូល7ខែហើយអីហើយបាទគឺល្អហើយបងប្អូនចង់ដាំចង់អីអាចតាក់ទងសាកសួរបានហើយចង់ចែកកូនតិចតួចអីខ្ញុំអាចចែកជូនបាន បាទហើយពាក់ព័ន្ធនឹងតម្លៃធូធូថ្លៃទេបាទនេះនេះបងប្អូននេះបាទអញ្ចឹងយើងអាចតែងហ្នឹងធ្វើទឹកទៀបទៀបទួយកពើបានបាទបងប្អូនមើលមកគុំនេះមើលបាទល្អណាស់បាទនេះឃើញទេគឺយើងតែងវាហើយឃើញវារៀងស្អាតទេបាទបាទ ចឹងគឺទស្សនភាពស្រស់ស្អាតបាទនេះដើមនេះក៏វាធំដែរបាទនេះបងប្អូនមើលទៅវាជិតកន្លះម៉ែត្រហើយបាទនេះគឺដើមដំណើរហើយយើងបានយើងមានពូជច្រើនបងប្អូននេះគឺពូជរបស់របស់ពូជជប៉ុនបាទនេះបងប្អូនមើលមើលបាទអានេះគឺដោយសារវាត្រូវថ្ងៃខ្លាំងពេកធ្វើឲ្យវាស្លោកហើយយើងការស្រោចទឹកស្រោចអីយើងអត់ដិតដល់បាទ បាទឃើញហើយធំធំហ่ะបាទនេះម្ទេសបងប្អូនម្ទេសបាទនេះបងប្អូនមើលធំធំហ่ะបាទហើយមើលម្ដងនេះមើលនិយាយទៅយើងឲ្យតែយើងមើលថែគ្រប់គ្រាន់អីគឺធំអីដោយសារខ្ញុំអត់សូវមានពេលមើលថែគ្រប់គ្រាន់ហើយមើលម្ដងនេះបងប្អូននេះវាទុននេះនេះនេះមើលមកធៀងវាបាទវា វាល្អពេកហើយវាទន់ណាបាទហើយយើងមានប្រព័ន្ធហើយនេះគឺពូជយើងធម្មតាពូជស្រែយើងធម្មតាពូជអ្នកស្រុកអ្នកភូមិដែលណាខ្ញុំសុំគេតែនេះពូជពូជយើងនេះហើយយើងដកយកមកផ្សំបាទបាទហើយក្នុងក្នុងហ្នឹងក៏យើងមិនភ្លេចដែរនេះទ្របបាទនេះហ្នឹងណាទ្របបាទ ហើយទ្របនេះបងប្អូនចង់ដានផ្លែរហូតគឺបងប្អូនប្រើប៊ីចេងបាទប្រើប៊ីចេងមួយស្លាបព្រាកាហ្វេក៏បានមួយស្លាបព្រាបាយក៏បានទៅតាមទំហំទឹកហើយយើងប្រើវាទៅ ស្រោចពីលើទៅហើយពេលប្រើមានចលនស៊ីយើងប្រើចលនស៊ីទៅបាទនេះហើយក៏មិនចោលដែរនេះប្រទេសប្រទេសអាចសាត់បងប្អូននេះណាអឺខ្ញុំអត់មានពេលមើលថែគ្រប់គ្រាន់ទេកន្លះខែបានមកមើលម្ដងដោយសារឲ្យពុកខ្ញុំគាត់ជួយ ស្រោចទៅបាទនេះធំហើយយើងមានអឺតបែកនេះយើងមានពាក់ព័ន្ធទៅនឹងចកានីកបាទហើយជែកពងមន់បាទហើយនេះជែកពងមន់នេះគឺអាចដំមុំកាប់ហើយនៅក្នុងទឹកហ្នឹងយើងអាចកាប់បានហើយបាទអញ្ចឹងនៅក្នុងនេះគឺមានដំណាំច្រើនទៀតនោះជែកពងមន់ដែរយើងមានផ្លែទឹកទឹមផ្លែអីច្រើនក៏ហើយយើងមានក្រូចឆ្មា បាទហើយក្រូចឆ្មានេះគឺយើងចាប់ដើមផ្លែហើយបាទក្រូចឆ្មាដូចគ្នាបើបងប្អូនមានចលនស៊ីប្រើចលនស៊ីទៅហើយបើបងប្អូនមានប៊ីចេងបងប្អូនប្រើប៊ីចេងដូចគ្នាបាទនេះគឺខ្ញុំអត់សូវមានពេលមើលថែវាទេបាទអញ្ចឹងគឺបាទនេះខ្ញុំទុកតែមួយតែមួយទេបាទអញ្ចឹងហើយនៅក្នុងនេះគឺយើងមានផ្លែតបាយទៀតបាទតបាយនេះគឺយើងតបាយអត់ក្របទេបងប្អូននេះ បាទនេះគឺដបៃអត់ក្របទេនេះបាទនេះដបៃអត់ក្របទេ បាទហើយមានចេកពងមាន់ចេកអីច្រើនក្នុងនេះ បាទនេះធ្លាក់មួយស្ទមទៀតហើយបាទបងប្អូនមើលទស្សនភាពនៅក្នុង ចំការរបស់ខ្ញុំបាទនៅចិត្តក្រុងភ្នំពេញហ្នឹងដែរទេ បាទជាប់ព្រំប្រទល់ក្រុងរាជធានីភ្នំពេញយើងហ្នឹងដែរទេបាទ ជាប់នឹងខណ្ឌកបោលទៅកាត់កបោលខណ្ឌកបោលយើងហ្នឹងទេបាទអរគុណច្រើន សម្រាប់ការទេសនា បាទអរគុណជម្រាបលា